បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល3ថ្ងៃខេត្តស្ទឹងត្រែងមានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានក្នុងខេត្តស្ទឹងត្រែងមានចំនួនសរុបជិត30000នាក់ Blue Strong Power Plus Power to Win រយៈពេល3ថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺគិតចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2023ដោយឃើញថាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលមកលេងកម្សាន្តក៏ដូចជាទៅទស្សនានៅតាមតំបន់រមណីយដ្ឋានធម្មជាតិនានាដែលមានក្នុងខេត្តស្ទឹងត្រែងគឺសរុបមានចំនួន26292នាក់តាមរបាយការណ៍នៃមន្ទីរទេសចរខេត្តស្ទឹងត្រែងបានឲ្យដឹងថាខេត្តរបស់យើងទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាកម្ កំសាន្តលេងនៅតាមតំបន់រមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែងនេះឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមាន រយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2023គឺទទួលបានភ្ញៀវទេសចរសរុបមានចំនួន26292នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន26252នាក់និងភ្ញៀវអន្តរជាតិមានចំនួន40នាក់របាយការណ៍នៃមន្ទីរទេសចរខេត្តស្ទឹងត្រែងបានបញ្ជាក់ថាចំណាយភ្ញៀវទេសចរមក មកលេងនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែងមានភ្ញៀវទេសចរជាតិ25206នាក់រីឯភ្ញៀវទេសចរអន្តរជាតិមានចំនួន25នាក់ដោយឡែកចំពោះភ្ញៀវទេសចរស្នាក់នៅភ្ញៀវទេសចរជាតិមានចំនួន1046នាក់និងភ្ញៀវទេសចរអន្តរជាតិមានចំនួន15នាក់គួរបញ្ជាក់ដែរថាបើតាមការលើកឡើងពីអ្នកស្រីដែលជាម្ចាស់រមណីយដ្ឋាន នៅមរតកសេកុងនៅក្នុងក្រុងស្ទឹងត្រែងបានឲ្យដឹងថានៅក្នុងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរបើធៀបពីឆ្នាំមុនមុននឹងចូលមកដល់នៅ ក្នុងឆ្នាំ2023នេះឃើញថាមានកំណើនភ្ញៀវទេសចរច្រើនជាងឆ្នាំ2022ទាំងភ្ញៀវជាតិនិងអន្តរជាតិបានមកទស្សនានិងលេងកម្សាន្តនៅតាម រមណីយដ្ឋានធម្មជាតិនានានៅក្នុងខេត្តស្ទឹងត្រែងដោយបានការផ្សព្វផ្សាយព័ត៌មានទៅធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពួកគាត់បានដឹងបានស្គាល់ចង់មកលេងកម្សាន្តនិងទស្សនានៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តស្ទឹង តឹងត្រែងរបស់យើងនេះពួកគាត់បានមើលឃើញថា ការរៀបចំការពារផ្នែកសន្តិសុខល្អមានសុវត្ថិភាពកន្លែងលេងទឹក មានទឹកថ្លាជំរឿរយៈនិងមានទេសភាពស្អាតស្អាតជាពិសេសនោះតម្លៃសេវាមុខម្ហូបលក់ធូរថ្លៃលក់មិនតម្លើងថ្លៃទាំងថ្ងៃបុណ្យនិងថ្ងៃធម្មតាអ្នកស្រីម្ចាស់រមណីយដ្ឋាននៅមរតកសេកុងបាន បញ្ជាក់ថា បងប្អូន ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិទាំងអន្តរជាតិដែលចូលមកទស្សនាចូលលេងកំសាន្ត ននៅរមណីយដ្ឋានមរតកសេកុងនៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំ ធំធំ គឺយើងយកតែតម្លៃសេវា ថ្លៃផ្ញើម៉ូតូ2000រៀលថ្លៃផ្ញើរថយន្ត5000រៀលនិងថ្លៃមនុស្សម្នាក់តែ1000រៀលប៉ុណ្ណោះ Power Plus. Power to win.